មិនអញឆែកទូរស័ព្ទបងទៀតទេពិតមែនទេខ្ញុំឆែកឆែកចង់ដឹងថាក្នុងទូរស័ព្ទនឹងមានរូបកូនកូនអត់តែនេះអត់មានមែននេះមកឯងមែននៅកន្លោះហើយណាធ្វើខ្លួនឯងអញ្ចឹងអូនឯងមើលរៀបរៀងអូនឯងមើលថាតើវាអាក្រក់ប៉ុណ្ណាហើយឲ្យបងនេះទុករូបអូនឯងក្នុងទូរស័ព្ទបងមកចាបងឯងផ្លែកខ្លះអូនឯងក៏ផ្លែកដូចគ្នាដែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែយ៉ាប់ហើយ បដៅធ្វើឲ្យកាន់តែអាក្រក់ទៅឯងពិបាកមើលសឹងអី ក៏មានមកក៏ជាប់ហើយដើមទ្រូងក៏ជាធ្លាក់ មនុស្សស្រីណាខ្លះដូចខ្ញុំសម្រស់ប្រែប្រួលមិនស្អាតដូចមុនព្រោះតែត្រូវពោពោះឲ្យប្តីមានកូនឲ្យប្តីតែប្តីដូចមិនខ្វល់សោះបានផុសហើយរៀងធូរទ្រូងបន្តិច ទៀតហើយបើដឹងថារូបរាងខ្លួនឯងប្រែប្រួលមិនបន្ថែខ្លះទៅផោទៅវារឿងធូមិនឃើញប្រពន្ធខ្លួនឯងផោដែរអ្ហ៎ខ្ញុំស្មាន តែប្លុកប្រពន្ធខ្លួនឯងចោលបាត់ហើយព្រមតែឃើញសកម្មភាពអីសោះ like ក៏មិន like comment ក៏មិន comment បើរកអ្នកផ្សេងវិញណាចូល comment គេរហូតហើយ អូនឯងគិតតាតាមដានប្លេចពីរឿងអស់ហ្នឹងទៅកុំមើលរូបរាងខ្លួនឯងឲ្យសោះមើលក្នុងកញ្ចក់អត់អាក្រក់មើលខ្លាំងណាស់ momentani. Cô ន2ខំ3នៅតែស្អាតទៀតណាវ៉ាវស្អាតកប់តែម្ដងនេះបាយមើលអីហ្នឹងអូយណាអោបស្អី អបស្អីអូនឯងធំខ្លួនខ្លួនណាអូនគឺមកពីអូនមានកូន អូនអត់តាន់ហ៊ានលៀបអីហ្នឹងឯងបែងផ្លៃចាស់ពេលអត់តាន់មានកូនបែងអោបអូនថាបអូនរហូតតែឥឡូវបដូរច្រើននេះតាអត់អីទេចាំអូនជាអ្នកថាវិញមកអូនថាមួយមកអើយថាស្អីបងញញើតស្បែកខ្លួនឯងណាហើយពូក៏អញ្ចឹងទៀត មិនដឹងជាឡើងស្អីលវិញលវៀមពេញច្បាស់ពោះអាក្រក់មើលខ្លាំងណាស់គួយខ្ពើមខ្ពើមបាញ់ខ្ពើមអូនណោះអូនបងសួនឯងមើលអូនឯងមានដែរឆ្លុកចក់មើលខ្លួនឯងអត់ហើយអូនឯងមានបានទទួលអារម្មណ៍អីខ្លះអត់អូនឯងមើលទ្រូងបងឯង យាធ្លះមិនស្អាតដូចមុនសោះស្បែកក៏គ្រើមទៀតអូនឯងពីមុនមិនមែនអញ្ចឹងទេណាបងគ្រាន់តែមើល បងខ្មាស់ចំនួនហើយនេះបងសួរតាមត្រង់មើលអាចសង្វាលើក្បាលពួកអូនឯងនោះពេលណាបានវាបាត់គឺអូនមានកូនអញ្ចឹងហើយ អូនមិនដឹងទេថាពេលណាវាបាត់អូនអត់ហ៊ានលាបអីហងដល់ពេលណាអូនឯងលំមរកអីលាបខ្លះថែខ្លួនខ្លះទៅ បងគ្រាន់តែមើលនេះគឺបងខ្ពើមអូនឯងនេះមិនចេះថែខ្លួនសោះ មានកូនហេតុអីកូននិយាយមិនយល់គ្នាអញ្ចឹង អត់ហ៊ានលៀបទេគ្នាតតែកើតកូន បាន3 4ខែហ្នឹងចាំ4 5ខែទៀតណាចាំគ្នាលៀបអើយតរងឯងហ៊ានលៀបប្តីឯងមានស្រីបាត់ទេឯងឥឡូវបដៅខ្លួនមែនហើយធុញទេនេះហុករៀងគ្នាសោះឯងកុំមកខ្វល់បានណាគ្នារៀបចំឲ្យបានអីភ្ញៀវ ដឹងជាស្អីទេធុញនេះពួករៀងគេសោះចេះដឹងខ្លាំងណាស់ចេះមកថាឲ្យគេអូយបងទៅមកពីណាហ្នឹងក្រែងអីឲ្យបងទៅនិយាយជាមួយអ្នកដឹកជញ្ជូនណាអឺត្រូវទេល្ងាចនេះបងទៅគូកណាត់មិត្តភក្តិបងណា ម្នាក់ណាម្នាក់មួយបងផោកជូនពោនឹងមែនហឹមម្នាក់ហ្នឹងឯង កន្លះខែទៀតខូបអូននេះអញ្ចឹងបងកុំភ្លេចផុសរូបអូនស្អាតស្អាតផងណាបងធ្វើអីនឹងគឺថតរូបបណ្ដាញទុកផុសជូនពរថ្ងៃខួបកំណើតបងណៃនេះស្អីគេរូបថតមិត្តភ័ក្ដិបងមានផុស រូបថតប្រពន្ធបងអត់មានទេហ៎សួរតាមត្រង់នៅក្នុងទូរស័ព្ទនឹងមានរូបថតប្រពន្ធកូនអត់ហ្នឹងអឺមានប្រហែល2 3សន្លឹកអីហ្នឹងហើយបងមិនដឹងថាត្រូវទុករូបខ្លួនឯងនឹងកូនធ្វើអីផងបើពួកយើងជួបគ្នានៅខាងក្រៅរាល់ថ្ងៃហ្នឹងហើយឥឡូវមើលចុះខ្លួនឯងឥឡូវអត់ស្អាតទៀតបងមិនដឹងថាត្រូវទុករូបខ្លួនឯងធ្វើអីទេ ហើយយើងរស់នៅជាមួយគ្នាឡើងធំយ៉ាងហ្នឹង ខ្ញុំមានពេលណាតែថែខ្លួនស្អាតទៅពេលទៅបងមិនឃើញទេអ្ហ៎ខ្ញុំទៅតែកាត់កូនហើយ កាត់ក៏មិនទាន់បានស្រួលបួលផងក៏ត្រូវមកធ្វើបញ្ជីរៀបចំបានអីភ្ញៀវចុះបើបងមានរូបថតប្រពន្ធកូននៅក្នុងទូរស័ព្ទខ្លះបងសយយោណែនេះអូនឯងកើតអីហ្នឹងបងធុញណាស់នេះអូនឯងចង់ឲ្យបងមានរូបអូនឯងមែនចាំបងចូលទៅសើរូបស្អាតស្អាតបងអូនឯងកាលពីមុនចុះ ព្រោះឥឡូវអូនឯងលែងស្អាតហើយដូចជាមិនសមមានរឿងសោះក៏ធ្វើឲ្យមានរឿងកើតឡើងបានដែរធុញណាស់នេះធ្វើប្រពន្ធអីអូនៅក្នុងទូរស័ព្ទរបស់ខ្ញុំឯងមានតែរូបមកឯងជាមួយនឹងកូនឡើងណៃនេះខ្ញុំមិនធន់ខ្លះផងអានឹងរឿងបងម៉ែ ដូចខ្ញុំខ្លះប្តីមិនដែលមានរូបពន្ធនៅក្នុងទូរស័ព្ទទេសែត អូយមើលរៀងគេចោះនេះរៀងឡើងស្អាតអូយសាច់វិញឡើងខ្ចីលោនេះនេះបើមិនស្គាល់ថាមុំទេមិនដឹងថានាងមានកូនទេនេះចាស់ម៉ាក់ចាំលាចាំយកអូនមកក៏បានដែរខ្ញុំរវល់ដែរនឹងចាំម៉ាក់ចាស់ បងមើលអីហ្នឹងហើយយ៉ាងម៉េចមកឯងហ្នឹងចប់មកមើលពុនគេនេះរៀងឡើងស្អាតសាច់ឡើងរលោងងាកមកប្រពន្ធឯងវិញសាច់ដូចស្បែកជ្រូកនេះ មើលទៅគួរឲ្យញើសថ្នាក់ណាឆ្ងាយណាស់កុំភ្លេចណាញ៉ាំបាយលូសរៀនវ៉ាន់ជារៀងរាល់ព្រឹកដើម្បីធម្មពលឆ្ពោះទៅមុខអ៊ីណាត់400ពន្យាកាចាទប់ស្កាត់ភាពជ្រីជ្រួញត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Deco Zong ដែលគ្រូពេទ្យជឿទុកចិត្ត បាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពីភេសជ្ជៈបើកម្លាំងដាច់ឈ្មោះ Selected គុណតម្លៃនៃភាព សម្រិតសម្រាំងដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer ខួរក្បាលល្អអារម្មណ៍ល្អមកពីក្រមទេពពោះវៀនល្អ I love you mom Super Gold Kid ហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេល ញ៉ាំតាបាកូនឡាក់តូក្រូមួយកែវមុនចូលគេធ្វើឲ្យកូនគេងលក់ស្រួលនិងមានសុខភាពល្អ ជាមួយឡាក់តូក្រូកុមាររីករាយគ្រួសាររីករាយពីងជីវិតប្រកបដោយភាពស្វាហាប់ស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតមើលចុះនេះ កុំថាឲ្យបងចេះតែនិយាយនេះគឺជាមិត្តរបស់អូនឯងគេមានកូនពីរហើយប៉ុន្តែអូនឯងមើលរៀងគេនេះរៀងឡើងស្អាតស្បែកឡើងរលោងរកតែសង្វាមួយប្រទេសគ្មានផងហើយមើលអូនឯងវិញមិនដឹងស្អីជាស្អីទេមិនចេះថែខ្លួនសោះគួរឲ្យខ្ពើមនេះ ចាញ់ទាំងគេមានកូនពីរផងបើស្មានតែខ្ញុំចង់បានអញ្ចឹងមែនចង់បានរៀងអាក្រក់អញ្ចឹងមែនគឺមកពីខ្ញុំមានកូនទៅរៀងខ្ញុំវាប្រែពេលអញ្ចឹងរួចចុះគេមានកូនដែរមិនក៏គេមិនអីមកអីតែខ្លួនឯងម្នាក់គឺមកពីខ្លួនឯងខ្ជិលហ្នឹងណា មិនស្អាតចាំមិនអីយកគេមកប្រៀបធៀបជាមួយនឹងខ្ញុំបងនិយាយនេះបងមិនបានប្រៀបធៀបទេបងនិយាយឲ្យដឹងព្រោះបងនេះក៏ខ្មាស់គេដែរប្រពន្ធគេណាវាចេញទៅក្រៅម្ដងម្ដង មានតែគេសរសើរថាស្អាតមានកូនឲ្យកាន់តែស្អាតងាកមកប្រពន្ធខ្លួនឯងវិញនេះអូយមានតែគេនិយាយឲ្យគេខ្ពើមចំនួនសំបីតែបងនិយាយខ្លួនឯងនេះក៏បងរអើមដែរ ខ្លួនឯងនេះទោះបងនិយាយអីទេគាត់ឯងស្ដាប់បានបានហើយមិត្តភក្តិបងមកដល់បងទៅនិយាយមួយមិត្តភក្តិបងសិន ឯងមានរឿងអីណាមិនមុខកញើម៉េះឆ្លោះគ្នាជាមួយប្រពន្ធហ្នឹងណាអញ្ចឹងមានន័យថាយើងនេះមកកាត់ចង្វាឯងពីណាបីប្រពន្ធឆ្លោះគ្នាមែនហើយដូចចុះឯងឆ្លោះគ្នារឿងអីគឺរូបរាងហ្នឹងឯងមិនស្អាតដូចជាពីមុនសោះមែនតាប្រពន្ធឯងស្អីអញ្ចឹងកាលពីនៅកមុំស្អាតទៅណាទាំងរូបទាំងរាងទាំងមុខមាត់ឯងស្អាតសាហាវហ្មង ហើយដល់ពេលឥឡូវចប់ហ្មងអាមុខមើលទៅដូចអាយុ40ឆ្នាំចឹងនេះនឹងឯងម្ដងម្កាលឯងឃើញម្ដងផងណាចោះទៅរំគ្នាឃើញរាល់ថ្ងៃណាយើងប្រាប់ឯងសំបីតែអោបក៏គ្នាមិនដែរអោបផងពេលដែលអោបទៅមានអារម្មណ៍ថាដូចជាល្អើមល្អើមធំក្លិនមិនដឹងទេជាមិនចេះរៀបចំខ្លួនសោះហើយបើសក់វិញ4ថ្ងៃបានកក់ម្ដង អីលើកហេតុផលឡើងទើបតែសម្រាប់កូនមិនដឹងជាជាប់ពាក់ព័ន្ធអីមួយគ្នាឬចុះឯងនេះបំពងប្រាប់ប្រពន្ធឯងឲ្យធ្វើខ្លួនដូចមុនទៅអើយគ្នាមិនដឹងទេបើមិនចេះគិតខ្លួនឯងក៏អត់ទៅមកខាងនេះ ខ្លួនខ្លួនឯងទៅអ្នកណាទៅចង់បានរូបរាងអញ្ចឹងសាក់ជាងគេមកក្រុមឥឡូវអន់ជាងគេមកក្រុមហើយហើយតើនិយាយស្អីវីវតែវាខឹងហ្នឹងជេរផ្អើក្រុមឥឡូវហ្នឹងហ្នឹងហើយបណ្ដោយពេកអញប្រាប់ហើយថាសួរគេសរសើរមានកូនមានប្តីនៅតែស្អាតប្រសើរជាង មានកូនសម្រាប់រត់តែចាប់ចាំមើលទៅចាំមើលពួកឯងមានកូនវិញទៅតើនៅស្អាតទៀតអត់ខ្ញុំក៏ធ្លាប់ស្អាតដែរតែធ្វើមិនទៅ បើខ្ញុំមានកូនខ្ញុំត្រូវគិតពីកូនខ្ញុំមិនមែនគិតរឿងរៀបលេរៀបស្អីគេនោះទេបើឡើយតែគិតពីរឿងរៀបលេរៀបស្អីនោះមិនបាច់យកប្តីយកកូនទេមិនក៏ម្នាក់ម្នាក់មិនយល់នៅនិយាយដែរដែរមិនចេះធុញទេ គេបានណាដល់ពេលឯងវិញមិនដែលសើសោះឆែកមើលសិនថាមានរូបថតប្រពន្ធកូនខ្លះអត់ នែងឆែកទូរស័ព្ទមកទៀតទេពិតមែនទេខ្ញុំឆែកឆែកចង់ដឹងថាក្នុងទូរស័ព្ទនឹងមានរូបប៉ុនកូនអត់តែនេះអត់មានមែននេះបងឯងមែននៅកន្លោះហើយណាថាខ្លួនឯងចឹងអូនឯងមើលរឿងពីអូនឯងមើលថាតើវាអាក្រក់ប៉ុណ្ណាហើយឲ្យបងនេះទុករូបអូនឯងក្នុងទូរស័ព្ទបងមិនកើតបងឯងផ្លែកខ្លាំងអូនឯងក៏ផ្លែកដូចគ្នាដែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែយ៉ាប់ហើយ vàដោយខ្លួនកាន់តែក្រក់ទៅពីបាក់មើលសឹងអី រួចចុះណៃធ្វើស្អីហ្នឹងអើស្អាតអីប្រយ័ត្នលេងស្អាតនៅពេលដែលប្រពន្ធគេចាប់ផ្ទះទៅណែអូនឯងកាត់ស្អីហ្នឹងអូនស្រីបងទេណាបងអូនស្រីនេះប៉ាបងមានប្រពន្ធចង់ហ៎តើបងអូនមិនដឹងថាបងមានបងអូនស្រីម្នាក់ទៀតជាបងធម៌របស់បងគ្រាន់តែគេឆាតសួរសុខទុក្ខសោះអូនឯងដូចទ្រង់រស់រឿងខ្លាំងមែនខ្ញុំរឿងច្រើនរឿងច្រើនសាបងឯងនោះនេះ មើលមកខ្ញុំមកមិនមានសារខ្លះផងមិនខនពាក្យថាស្អាតសម្រាប់ប្រពន្ធខ្លួនឯងនឹងបងនិយាយមិនចេញមែនចាំមិនអីរសារពួកស្រីអស់នឹងពួកមីស្រីអស់នឹងវាជាម៉ែរបស់កូនមកឯងមែនអឺបងឯងស្អាតស្អាតខ្លាំងណាស់ប៉ណ្ណឹងអស់ចិត្តហើយកុំមកឌឺខ្ញុំ បានអីខ្ញុំធ្វើតាមបងបងចាប់ប្រាប់មកខ្ញុំធ្វើតាមអីទាំងអស់បើឯងថាស្រឡាញ់មនុស្សស្រីមកវីខ្ញុំក៏រត់ទៅចាក់ប្តីសរសើរថាមនុស្សស្រីមានតបផ្នែកពីរជាន់ខ្ញុំក៏រត់ទៅកែខ្ញុំធ្វើកប់ចិត្តបងប៉ុណ្ណឹងហើយបងមិនយល់ខ្លះទេបងចង់បានអីទៀតបងចាប់ប្រាប់មក ខ្ញុំធ្វើតាមបងទាំងអស់ចាប់ប្រាប់មកបងមិនដឹងចង់កែអីក៏កែទៅឲ្យតែស្អាតកុំឲ្យដូចឥឡូវហ្នឹងបានទេកូនមួយគេញ៉ាឆាប់លួងកូនណា វ៉ាន់ជារៀងរាល់ព្រឹកដើម្បីធម្មពលឆ្ពោះទៅមុខអ៊ីណាត់400ពន្យាកាចាទប់ស្កាត់ភាពជ្រីជ្រួញត្រឡប់មកជីវិតធម្មតារបស់ អ្នកជាមួយ Deco Zong ដែលគ្រូពេទ្យជឿទុកចិត្តបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងដាច់ឈ្មោះ Selective គុណតម្លៃនៃ ភាព សម្រិតសម្រាំង ដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer ខួរក្បាលល្អអារម្មណ៍ល្អមកពីក្រមទេពពោះវៀនល្អ I love you mom Super Girl Kid ហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលញ៉ាំតបាកូនឡាក់ដូក្រូមួយកែវមុនចូលគេងធ្វើឲ្យកូនគេងលក់ស្រួលនិងមានសុខភាពល្អ ជាមួយឡាក់ដូក្រូកុមាររីករាយគ្រួសាររីករាយពីងជីវិតប្រកបដោយភាពស្វាហាប់ ស្រាបៀរគ្រុឌពេលវេលាល្អពេលវេលាជាមួយគ្រុឌ សុខសប្បាយអត់គ្នាសុខទេចុះឯងហ៎មិនឥឡូវស្អាតម៉េះអូយមុំនៅក្រៅស្អាតជាងក្នុងរូបទៀតនេះរួចចុះលាបអីគេ ប្រើអីគេមិនស្អាតម៉េះមុំឯងជួយណែនាំមិត្តភក្តិផងទៅនេះទៅតែអាយុ27ទេ តែមិនរៀបចំខ្លួនដោយអាយុ40ជាងចឹង តែខ្ញុំថាខ្ញុំមិនស្អាតអីណាស់ណាហ្នឹងមិនស្អាតយ៉ាងម៉េចបើខ្ញុំនេះមើលឡើងផ្លឹកអីហ្នឹងខ្ញុំគិតថាមុំឯងតិចទៀតគាត់ជាមានកូនទី3ជាមិនខានទេតែបើខាងនេះវិញចោលហើយគ្រាន់តែកូនមួយសោះបាក់នោះបាក់គ្រាន់តែគិតក៏ចង់លេងមានកូនទៀតតែបងបលខ្ញុំពីមុនណាក៏ដូចជាអត់អញ្ចឹងដែរគ្មានហ៊ានលៀបលែស្អីទេតែសំណាងខ្ញុំបានប្តីលឹកចិត្ត ចឹងហើយខ្ញុំក៏ថែសម្រស់ហ្នឹងឯងអឯងមិនមានប្តីលើទឹកចិត្តគ្នាវិញណាមានប្តីចាំមកថែឲ្យចាំមកស្អីបន្ទោសស្ដីបន្ទោសយ៉ាងម៉េចបើបងប្រាប់អូនឯងអូនឯងធ្វើតាមបងផងហ្នឹងអូនឯងមើលមុំមកគេស្អាតគេចេះស្វាស្វែងរករបស់ប្រើប្រាស់មកថែរក្សាសម្រាប់របស់គេរួចចុះអូនឯងហើយអូនឯងនិយាយចង់ចាំបន្ទោសបងមែនបកបលតែខ្ញុំថាអូនគេស្អាតឬមិនស្អាតទេ វាមិនសំខាន់ទេតែសំខាន់លើបងឯងចេះលើកចិត្តគ្នាអត់ឲ្យលើកទឹកចិត្តយ៉ាងម៉េចទៀតបើបងប្រាប់អីក៏មិនធ្វើតាមបានហើយម៉ែថ្ងៃនិយាយតែរឿងព្រោះរៀនកាយរបស់ខ្ញុំណាបាច់ឃើញអញ្ចឹងចង់លេងគ្នាមែនមុំមុំឯងឃើញអត់គ្រាន់តែនិយាយប៉ុណ្្នឹងខឹងច្រឡោកឡាបាត់ហើយប្រាប់ស្អីក៏មិនធ្វើតាមអើយ បងបុលខ្ញុំសុំនិយាយត្រង់ឯណាថាបើខ្ញុំមានប្តីចូលចិត្តលឹកជើងអ្នកអតីហើយបងអាប្រពន្ធខ្លួនឯងខ្ញុំលែងចោលតាំងខែដំបូងតែសំណាងឯងខ្ញុំបានប្តីខ្ញុំសរសើរខ្ញុំហើយលឹកទឹកចិត្តខ្ញុំមិនដូចជាបងឯងឯងនៅជាមួយប្រពន្ធតែរសារអ្នកផ្សេងវាយ៉ាប់ដែរហ្នឹងឯងខ្ញុំទៅសិនឯង ពីយ៉ាងម៉េចនេះមនុស្សស្រីគប់ចិត្តមិនត្រូវសោះអញ្ចឹង ដើម្បីតែមានកូនឲ្យប្តីតែប្តីបែរជាមើងងាយរាល់ថ្ងៃនិយាយដដែលដដែលថាខ្ញុំអាក្រក់មិនស្អាតជីវិតជាមនុស្សស្រីសុទ្ធតែត្រូវជួបរឿងអញ្ចឹងទាំងអស់មែនគ្មានសំណាងបានប្តីល្អដូចគេទេជាតិនេះ ឲ្យគេចេះបងម្ដងប៉ុណ្ណាអាខាំងមកងារប្រពន្ធខ្លួនឯងហើយទៅសារតែអតីនេះខ្ញុំណែមទ្រូងខ្ញុំណែមទ្រូងរឿងរ៉ាវពេញក្នុងខ្លួនមិនដឹងត្រូវប្រាប់អ្នកណាតើនៅលើលោកនេះទីណាមានកូនលែងបោះចោលតុងខាចង់ចោលរឿងខាងហើយបងភ្លេចឲ្យអងចង់ប្រាប់នោះទាំងអង ខ្ញុំណាកូនណាហើយមិនបានអត់ឯងផុសចឹងទៅខ្លាចអីបើខ្ញុំផុសសិតតែការពិតទាំងអស់ហ្នឹងអូនអូនឯងកាន់តែមែនតើណាបើអូនឯងខឹងបងហេតុអីក៏មិនថែបងទៅត្រីពួកយើងរស់នៅផ្ទះជាមួយគ្នាចាំបាច់ផុសនាងដើមបងធ្វើអីចុះឯងវិញខ្ញុំជាប្រពន្ធមកឯងណា មិនមិនអសារខ្ញុំខ្លះមានហេតុផលអីទៅអសារស្រីផ្សេងឲ្យតែនិយាយគ្នាបងក៏និយាយរឿងរូបរាងកាយខ្ញុំអាក្រក់រហូតអូនឯងកាន់តែមែនតើណាអាងអីផុសអាងអីផុសអូនឯងដឹងតែពេលនេះគេកំពុងតែជេរប្តីអូនឯងនេះពេញមួយប្រទេសណាគេជេរបងថាអាប្តីថោកទៀតមើងងាយប្រពន្ធខ្លួនឯងហឺបងមិននឹកស្មានថារឿងវាធំមកថ្នាក់នេះទេនេះ បើខ្ញុំមិនផុសអញ្ចឹងបែកគិតថាខ្ញុំបានធូរចិត្តហ៎រាល់ថ្ងៃនេះខ្ញុំតឹងចិត្តស្ទើរស្លាប់ទៅហើយអត់តែមិននិយាយគ្នាបុកក៏ថាខ្ញុំអាក្រក់ខ្ញុំអាក្រក់បែបនេះរហូតអើយរឿងរបស់គ្រួសារអីសោះទៅផុសហៃហួរឲ្យគេដឹងពេញមួយប្រទេសមុនឯងវាអស់ចាយធ្វើអញ្ចឹងវាត្រឹមត្រូវអី ចរិតខ្លួនឯងកាន់តែយ៉ាប់ហើយកូនអត់ជួយមើលហើយអាំងអីក៏អាំងមកឈ្នួលអាំងអីក៏អាំងថាឲ្យកូនមួយនេះស្រឡាញ់អត់កូនមកកូនកុំយំ ឃើញគេផុសជាប្តីគ្រប់គ្នាអញ្ចឹងនៅមិននៅទៅប៉ុសហៃហួររឿងគ្រួសារខ្លួនឯងឲ្យគេដឹងមកពីខ្ញុំដឹងថាតួនិយាយជាមួយនឹងបងទៅក៏គ្មានប្រយោជន៍អីដែរអញ្ចឹងទៅក៏ផុសទៅផុសឲ្យគេដឹងថាខ្ញុំនេះហ่ะវាឈឺក្រំចិត្តប៉ុណ្ណាមើលអូនឯងប្រាប់បងមើលក្រំចិត្តស្អីគេខ្លះតាំងពីការជាមួយគ្នាមកបងដែរបានវាយអូនឯងម្ល៉េះអត់បាយអត់បានវាយខ្ញុំទេតែសម្ដីបងឯងវាធ្វើឲ្យខ្ញុំឈឺចង្កាប់មកកបិតទៅទៀត ដឹងអត់ថាខ្ញុំឈឺប៉ុណ្ណេះដែលត្រូវប្តីខ្លួនឯងមើងងាយរូបរាងកាយខ្លួនឯងនិយាយចេះនិយាយចោះឲ្យរហូតបាយក៏ដឹងថាខ្ញុំទៅតែសម្រាប់កូនហើយខ្ញុំត្រូវការលើកទឹកចិត្តខ្ញុំត្រូវការបងលងលោមមើលថែខ្ញុំចុះបងបងបានធ្វើស្អីខ្លះឲ្យខ្ញុំគឺមានតែពាក្យថាសួរថ្ងៃណាស្អាតវិញថ្ងៃណាស្អាតវិញបែរកាត់តែថាខ្ញុំចង់បានរូបរាងកាយអញ្ចឹង បែកកំពុងតែធ្វើបាបហង្សាផ្លូវចិត្តខ្ញុំខ្លាំងណាស់បើអូនឯងគិតអញ្ចឹងមិនក៏អូនឯងមិនប្រាប់បងតាមត្រង់ទៅផុតចឹងធ្វើអីអូនឯងគិតតែផុតចឹងគេទៅសើមានតែគេនិយាយដើមទេចុះឲ្យខ្ញុំប្រាប់បងឯងមែនប្រាប់ឲ្យបងឯងកែអត់ប្តីគេផ្សេងគេលើកទឹកចិត្តប្រពន្ធគេគេមើលថែថ្នាក់ថ្នងប្រពន្ធគេ បើឯងវិញមានតែពាក្យថាស្ដីបន្ទោសថាឲ្យនិយាយចេះនិយាយចោះឲ្យម៉ែឯងក៏ដឹងថាខ្ញុំទៅទៅសម្រាប់កូនហើយបងឲ្យជួយមើលកូនអីក៏បងឯងមិនជួយមើលបងចង់ថាខ្ញុំមានតែមើលថែខ្លួនឯងមែនបងឲ្យជួយខាត់ទឹកនំអីក៏បងមិនជួយបងថាខ្ពើមណាឡើងអត់ប្តីល្អ ក៏ស្រីអិនវ៉ាន់ជារៀងរាល់ព្រឹកដើម្បីធម្មពលឆ្ពោះទៅមុខអ៊ីណាត់400ពន្យាកាចាទប់ស្កាត់ភាពជ្រីជ្រួញត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Deco Zong ដែលគ្រូពេទ្យជឿទុកចិត្តបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើពីភេសជ្ជៈបើកម្លាំងដាច់ឈ្មោះ Selected គុណតម្លៃនៃ ភាព សម្រិតសម្រាំង ដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer ខួរក្បាលល្អអារម្មណ៍ល្អមកពីក្រមទេពពោះវៀនល្អ I love you mom Super Gold Kid ហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលញ៉ាំតបាកូនឡាក់ដូក្រូមួយកែវមុនចូលគេងធ្វើឲ្យកូនគេងលក់ស្រួលនិងមានសុខភាពល្អជាមួយឡាក់ដូក្រូកុមាររីករាយគ្រួសាររីករាយពីពិតប្រកបដោយភាពស្វាហាប់ ស្រាបៀរគ្រុឌពេលវេលាល្អពេលវេលាជាមួយគ្រុឌកែប្រែស្ថានភាពប្រហែលបើមិនចឹងទេពួកអ្នកលេង Facebook ជាឯងពេញ Facebook ជាមិនខានទេឲ្យបងសុំទោសណាប្រពន្ធសម្លាញ់ ពួកយើងខំរកស៊ីតាំងពីបាត់ដៃទៅទេរហូតដល់មានអ្វីគ្រប់យ៉ាងបងនឹងខំប្រឹងដើម្បីអូនហើយនឹងកូនឲ្យបងសុំទោសណាប្រពន្ធសម្លាញ់ មីអូនឯងធ្វើអីហ្នឹងខ្ញុំទៅផ្ទះម៉ាក់ខ្ញុំវិញអើយនេះបងផោកឲ្យតានេះពេញចិត្តហើយនៅឈប់ខឹងឈប់ស្អីទៀតទៅអូនឯងជាអ្នកផោះអាក្រក់ពីបងនៅក្នុងបណ្ដាញសង្គមហើយបងក៏ផោះសុំទោសអូនឯងនៅក្នុងបណ្ដាញសង្គមដូចគ្នាដែរ បែរគិតថាម៉ែធ្វើអញ្ចឹងមិនសុខចិត្តមែនខ្ញុំមិនបានចោលម៉ែឯងផុសសុំទោសផុសថាស្រេចខ្ញុំស្អីឬទេខ្ញុំបើយើងនៅមួយគ្នាបើម៉ែឯងដឹងខុសបើម៉ែឯងចង់និយាយមួយខ្ញុំម៉ែឯងក៏និយាយទល់មកបានតាចាំអីទៅផុសនិយាយទល់មកអត់បានមែនបងត្រូវតែផុសដើម្បីឲ្យគេមើលមកបងល្អវិញខ្លះ អូនឯងជាអ្នកប្រើវិធីនេះដាក់បងមុនទេណាបើសិនជាអូនឯងចេះគិតអូនឯងមិនមែនផោះឲ្យប្តីបែបនេះទេណាអូបានដងឯងដើម្បីធ្វើដល់ខ្ញុំបែបហ្នឹងពេលនេះហ៎ខ្ញុំធំលេងបានទេពួកយើងលេងគ្នាលេងកន្លែងទៅបាននិយាយស្ដាប់គ្នាមិនបានអញ្ចឹងបងនេះក៏ធុញនឹងអាចរិតអាងអីផអអាងអីផរបស់អូនឯងហ្នឹងដែរមនុស្សវាអស់ធំអី បើនិយាយមិនស្ដាប់គ្នាវាតាមតាទៅបានតាស្អីយើងលេងគ្នាទៅបងអត់ខ្វល់ទេអូនឯងជាអ្នកបកកើតរឿងនឹងមុនទេ បងទេតែត្រូវសួរណៃពេញចិត្តហើយនៅពេញចិត្តហើយចុះពីថ្ងៃនេះទៅខ្ញុំមិនបាច់លឺពាក្យថាបងនិយាយពីនេះពីនោះពីខ្ញុំទៀតទេទ្រព្យសម្បត្តិដែលរកបានទាំងអស់បងឲ្យអនឡាញបត់យកឯងពួកយើងអស់កម្មទៅនេះចុះទៅសាលាខណ្ឌជាមួយគ្នា ខ្ញុំព្រមសិបឲ្យស្អាតទេនេះពួកយើងមកមើលផ្ទះផងឯងអូយមិញនេះភ្ញៀវគាត់បញ្ញាប់អីវ៉ាន់ទៅបងដឹកឲ្យពួកគាត់តែម្ដងទៅតិចទៀតបងបាច់ពិបាកទៀតទេបងពិបាកហត់ដឹកឲ្យវ៉ាន់ឲ្យភ្ញៀវច្រើនឆ្នាំហីឥឡូវពួកយើងសល់ផ្ទះមួយឯងបងមិនដឹកស្មានថាពួកយើងតាំងពីធ្វើបានសោះនេះពួកយើងធ្វើបានអីហើយអូនលឺថាបងចង់បានឡានមួយទៀតខែក្រោយអូនទិញឲ្យពិតមែនហើយ អូននឹងយកលុយសម្រាប់ទិញអីវ៉ាន់ថ្មីរបស់ពួកយើងទៅទិញសិនគេថាទិញឡានថ្មីលុយរត់ចូលអូយនេះប្រពន្ធរបស់អ្នកណាគេ ចិត្តល្អមែនទេអូនកំភៃអីណាទោះជាបងមិនមានឡានឬក៏ពួកយើងនៅអត់ដូចមុនទៀតប៉ុន្តែពួកយើងនៅតែស្រឡាញ់គ្នាខ្លាំងស្រឡាញ់ខ្លាំងដូចរាល់ថ្ងៃអញ្ចឹងណាអឺឲ្យបងសុំថាមួយណា អឺតោះពួកយើងចូលទៅក្នុងទៅក្តៅនេះហើយអើយខ្ញុំយកឯណាកូនណានៅស្ងៀម តាមក៏ពិតទៅយើងក៏មិនបានធ្វើអីខុសធ្ងន់ដែរអនតាជាអ្នកបង្ករឿងឲ្យធំធ្វើអីអើយតែយើងនេះក៏ខុសដូចគ្នាដែរបងបលខ្ញុំសុំនិយាយត្រង់ឯណាថាបើខ្ញុំមានប្តីចូលចិត្តលឹកចិត្តអ្នកអតីហើយបងអាប្រពន្ធខ្លួនឯងខ្ញុំលែងចោលតាំងខែដំបូងតែសំណាងឯងខ្ញុំបានប្តីខ្ញុំសរសើរខ្ញុំហើយលើកទឹកចិត្តខ្ញុំមក មិនដូចជាបងឯងទេនៅជាមួយប្រពន្ធតែតែសារអ្នកផ្សេងវាយ៉ាប់ដែរហ្នឹងឯងខ្ញុំទៅសិនឯងសិមុំនិយាយត្រូវតានេះគូទៅធ្វើយ៉ាងម៉េចទៅគូតែទៅសុំទោះអនអនណាអើយថាស្អី បងញញើតស្បែកបណ្ណៃណាហើយពោះក៏អញ្ចឹងទៀតមិនដឹងជាឡើងស្អីល្វេងល្វាមពេញក្បាលពោះគួរឲ្យខ្ពើមសាច់ដូចស្បែកជ្រូកមើលទៅគួរឲ្យញញើតខ្លាំងយើងប្រាប់ឯងសំបីតែអោបក៏គ្នាមិនដែរអោបផងពេលដែលអោបទៅមានអារម្មណ៍ថាដូចជាល្អើមល្អើមធំក្លិនមិនដឹងទេដូចជាមិនចេះរៀបចំខ្លួនសោះហើយបើសក់វិញ4ថ្ងៃបានកក់ម្ដងអូនឯងមើលរៀបរៀងអូនឯងមើលថាតើវាអាក្រក់ប៉ុណ្ណាហើយឲ្យបងនេះទុករូបអូនឯងក្នុងទូរស័ព្ទបងមួយចាន ចង់កែអីក៏កែទៅឲ្យតែស្អាតកុំឲ្យដូចឥឡូវហ្នឹងបានទេអូនឯងវាអស់ចាស់ហើយធ្វើអញ្ចឹងវាត្រឹមត្រូវហើយចរិតអូនឯងកាន់តែយ៉ាប់ហើយហើយកន្លងមកនេះយើងតែងតែនិយាយអីមិនចេះគិតសំមុខហើយដែលប្រពន្ធផោឌៀមដើមអស់អញ្ចឹងណាស់ហើយចុះយើងគួរតែទៅសុំទោសអន មិនចាំបាច់អីត្រូវយកបណ្ដាញសង្គមនេះយកមកខុសហែកហួរឲ្យគេដឹងទេមែនទេកូនប៉ិតមែនទេពេលពួកយើងមិនទាន់មានអីពួកយើងក៏ខំប្រឹងជាមួយនឹងគ្នាខំរហូតដល់បានផ្ទះបានឡានបើមិនរាប់អាពាក្យដែលបងបុលនិយាយចូលមកបងបុលក៏មិនខុសឆ្គងរហូតដល់លែងគ្នាដែរអញក៏ដូចគ្នាអូនខុសឆ្គងអីក៏មិនព្រមប្រាប់ប្តីតាមត្រង់ទៅ បែរជាទៅផុសថាឲ្យប្តីវិញជួបគ្នារាល់ថ្ងៃបើខុសឆ្គងក៏និយាយគ្នាទៅមិនព្រមទេណាហើយទៅសុំទោសគេទៅ សុំទោស ខំប្រឹងបង្កើតកូនឲ្យបង បងគួរណានិយាយលើកទឹកចិត្តអូនទៅផ្សំមិនគួរណាបងនិយាយបំបាក់ទឹកចិត្តអូនសោះកុំខឹងបងឯណាបងសុំទោសពួកយើងកុំលែងលះគ្នាឯណាអូនសុំទោសដូចគ្នាអូនគួរណា តែនិយាយជាមួយលោកបងផ្ទាល់ល្អជាងមិនគួរណាប្រើអារម្មណ៍ខឹងមួយពេល ទៅផុសឲ្យអ្នកផ្សេងដឹងលើរឿងពួកយើង គេត្រឹមតែដឹងឮរឿងពួកយើងគេមិនបានជួយអីពួកយើងបានទេឲ្យអូនសុំទោសណាបងបងសុំទោសអូនដូចគ្នាអញ្ចឹងពួកយើងសម្រាប់ជាលើកចុងក្រោយពួកយើងកុំលែងលះគ្នាអីណាប៉ិតមែនហើយអូនសន្យាថាទោះបីជាអូនខឹងយ៉ាងណាក៏ដោយក៏អូននឹងនិយាយជាមួយនឹងបងឲ្យច្បាស់ អូននឹងមិនទៅបោះហោះលើលើបណ្ដាញ Facebook ទៀតទេបងក៏ដូចគ្នាបងសន្យាជាមួយនឹងអូនណាចាប់ពីថ្ងៃនេះទៅបងនឹងមិននិយាយអ្វីឲ្យអូនមិនសប្បាយចិត្តទៀតទេឲ្យកូនមកអូនមក ធ្វើឲ្យរាងកាយឈឺចាប់តែរបួសនៅក្នុងចិត្តអាចធ្វើឲ្យអ្នករងគ្រោះវេទនាបានការដែលសុំទោសនិងនិយាយគ្នាទល់មុខគឺពិតជាមានប្រសិទ្ធភាពជាងការផុសបង្ហាញឲ្យសង្គមខាត់ក្រៅបានឃើញ។